បញ្ហាទី9ខិតខំឲ្យតាមទីអារាមនានាជួយយើងទៅលើបញ្ហាយ៉ាងហោចណាស់គឺបញ្ហាពីរសំខាន់នោះតកតងនឹងភ្លេងពិនពាទ្យនិងឆាយាដែលបញ្ហានេះយើងបានពិនិត្យហើយភ្លេងពិនពាទ្យអត់មានស្ថានភាពខាងក្រៅទេ រក្សាបានទីនោះភ្លេងពិនទៀតភាច្រើនគឺຕົកនៅទីអារ៉ាប់អញ្ចឹងទេចំណុចនេះយើងគួរតែត្រូវលើកទឹកចិត្តទៅដល់ពុទ្ធបរិស័ទរបស់យើងជួយទៅដល់ប្រសង់ដើម្បីទីអារាមរបស់យើងមាននៅភ្លេងពិនទៀតហើយភ្លេងពិនទៀតឥឡូវយើងមានប្រមាណជា4000វត្ត4000ទីអារាម បើសិនបើយើងមានត្រឹមតែ50%ក៏យើងមាន2000វងលេខពិនពាក្យអញ្ចឹងក្នុងចំណោមលេខពិនពាក្យ2000វងនេះយើងគិតមកវងត្រឹមតែ6ឬ7នាក់ទៅ7នាក់តែយើងបដិបដាជាមួយនឹងកុមារឬយុវជនឬក៏អ្នកដែលកាន់នៅភ្លើងកំពៀតនេះ បានប្រមាណនោះគឺជាការថែមរតកដូនតារបស់យើងដែលនៅទីខាងក្រៅគេគេមានវងភ្លេងស្អីឧបករណ៍ស្អីស្អីនេះខាងសម័យឯនេះអានឹងរឿងរបស់គេមួយប៉ុន្តែរឿងភ្លេងពិនទៀតអត់មាននរណាយកមកដាក់មិនសូវកម្រណាស់អាចដាក់តាមសាលាវិចិត្រសិល្បៈនេះទេប៉ុន្តែប្រហែលជា វត្តអារាមមានច្រើនជាងគេដូច្នេះខ្ញុំប្រកាសណាខ្ញុំអំពាវនាវចំពោះបដិជនប្រសងគ្រប់អង្គព្រះចៅអធិការវត្តក៏ដូចជាគណៈកម្មការអាចារ្យវត្តបង្កើនការយកចិត្តទុកដាក់ទាក់ទាញការចូលរួមជួយឧបត្ថម្ភពីសប្បុរសជន ពុទ្ធបរិស័ទចំណុះជួយវត្តឬក៏អ្នកមានធនធានដើម្បីឲ្យទីអារាមទាំងនោះមានភ្លេងពិនទៀត ហើយព្រមអ្នកភ្លេងពិនពីក៏យើងទទួលបាននូវការប្រពន្ធមនុស្សដើម្បីប្រើភ្លេងពិនពីជាមួយគ្នាទៀតយើងក៏មានភ្លេងជាយ៉ាងនៅតាមទីអារាមមិនជាច្រើនហួហេតុពេកទេក៏ប៉ុន្តែហោចណាស់គឺយើងមានពីរចំណែកនេះតែទីអារាមអាចចូលរួមចំណែកជួយទៅដល់អភិរក្ស នៃវងភ្លេងបុរាណរបស់យើងហើយភ្លេងពិនទៀតនឹងឆាយាមនេះរក្សាទុកហើយភ្លេងពិនទៀតនេះវាមិនមែនមានតម្រូវការទៅក្នុងទីអារាមទេវាមានតម្រូវការពេលទៅធ្វើការបុណ្យបុណ្យទៀតទាំងបុណ្យសពទាំងបុណ្យបច្ច័យ4ឬក៏បុណ្យទានផ្សេងផ្សេងនៅតាមគេហៅថា ផងដែរដែលប្រជាពលរដ្ឋអាចទឹកខ្ចីសុំខ្ចីឬក៏ប្រសង់អាចចូលរួមចំណែកជួយទៅដល់ប្រជាពលរដ្ឋរបស់យើងប្រើប្រាស់ភ្លេងពិណពាទ្យជំនួសឲ្យចាក់ភ្លេងពិណពាទ្យនឹងជាចំណុចដែលយើងគួរតែត្រូវយកចិត្តដាក់ទៅដាក់ផងដែរ Pilovira ជាផលិតផលស្តង់ដារមកពីអាមេរិក100%ឯកទេសក្រពះពោះវៀនរលាកក្រពះពោះវៀនធ្ងន់ធ្ងរបញ្ហាឆ្អល់ចុកដង្ហើមក្រហាយក្រពះទលីមួក promotion ពិសេសបញ្ចុះតម្លៃរហូតដល់40%សូមទំនាក់ទំនង096និង097 96 96 667 092 96 96 67